ណាចាអញ្ចឹងជាដំបូងជំរាបសួរលោកគ្រូក៏សួស្តីអ្នកទាំងអស់គ្នាខ្ញុំមកពីក្រុមទី3ហើយ ក្រុមរបស់ពួកខ្ញុំថ្ងៃនេះនឹងបង្ហាញពី topic ក៏ដូចជាប្រធានបទដែលត្រូវសិក្សានៅឆមីទី1នឹងដែរ topic និយាយពី what is green innovation in business conduct ហើយ topic ផ្ដោតទៅលើ green innovation អញ្ចឹង green innovation នឹងផ្ដោតទៅលើការសិក្សាអំពី សិក្សាអំពីធម្មពលដែលកកើតឡើងវិញបច្ចេកវិទ្យាស្អាតពិភពលោកប្រកបដោយនិរន្តរភាពដែលស្ថិតស្ថេរយូរអង្វែងហើយក៏ដូចជាសិក្សាអំពីវិធីសាស្ត្រឬក៏ដំណោះស្រាយតកតងទៅនឹងការពន្យឺតនៃការប្រែប្រួលអាកាសធាតុក៏ដូចជាការរក្សាទុកនៅធនធានផ្សេងៗនៅលើផែនដី។ ចឹង create innovation ហ្នឹងគឺត្រូវបានកំណត់ឡើងទៅលើ software ឬក៏ hardware ដែលតកតងទៅនឹងផលិតផល ឬក៏ដំណើរការនៃការផលិតពាក់ព័ន្ធទៅនឹង energy saving ការរក្សាទុកនៅធម្មពលការការពារការបំពុលការកែច្នៃការកែច្នៃសម្រាមហើយនិងការរចនា ផលិតផលបៃតងចឹងហើយ create innovation ហ្នឹងគឺមិនគ្រាន់តែផ្ដោតទៅលើការកែច្នៃ តកតនឹងបរិស្ថានអីដែលយើងមើលឃើញអីដែលយើងអាចប៉ះពាល់បានទេប៉ុន្តែក៏វាផ្ដោតទៅលើផ្នែក software ដែរអញ្ចឹង green innovation ហ្នឹងគឺរួមមាន ការកែច្នៃគ្រប់ប្រភេទដែលចូលរួមដល់ការបង្កើតនៅផលិតផលថ្មីឬការបង្កើតនៅផលិតផលឬក៏សេវាកម្មសំខាន់សំខាន់ហើយក្នុងគោលបំណងអឺក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ហើយនឹងដំណើរការដែលធ្វើឲ្យខ្សោះជីជាតិ នៅលើបរិស្ថាននៅលើផែនដីនឹងផងដែរហើយ Green Innovation ហ្នឹងគឺមានតួនាទីសំខាន់ពីព្រោះវាបានបង្ហាញអំពីអឺបង្ហាញពីការប្រើប្រាស់ធនធានធម្មជាតិបានសមរម្យនិងសមស្របសម្រាប់ប្រជាជននៅលើផែនដីហើយក៏បានជួយទៅដល់បរិស្ថានក៏ដូចជាជួយ ទៅដល់សុខភាពសុខភាពរបស់ប្រជាជននៅលើផែនដីដែរហើយបើនិយាយចំពោះទៅលើនិយាយចំពោះ ប្រជាជនដែលជាម្ចាស់អាជីវកម្មដែលគាត់កំពុងតែប្រកបរបរអាជីវកម្មវិញពួកគាត់ក៏បានជួបផលប៉ះពាល់មួយចំនួនដែលតកតទៅនឹងបញ្ហាបរិស្ថានដែរដូចជាការប្រែប្រួលអាកាសធាតុដូចជា ខែក្តៅក្តៅខ្លាំងពេកឬក៏ខែត្រជាក់មិនសូវត្រជាក់ឬក៏ត្រជាក់ភ្លៀងអញ្ចឹងបញ្ហាបរិស្ថានទាំងអស់ហ្នឹងហើយធ្វើឲ្យប៉ះពាល់ទៅដល់បញ្ហាធ្វើអាជីវកម្មរបស់គាត់អញ្ចឹងនៅពេលដែលធ្វើប៉ះពាល់ទៅដល់បញ្ហាអាជីវកម្មរបស់គាត់ ប្រជាជនជាច្រើនក៏ដូចជាម្ចាស់អាជីវកម្មទាំងអស់នោះគឺបានរួមកំណត់គ្នាគ្រប់គ្រងនៅការមានកំណត់ដូចផ្ដើមធ្វើ green innovation ឡើងឡើងហើយថ្ងៃនេះដែរក្រុមពួកខ្ញុំក៏បានលើកយក3ចំណុចដែរធ្វើដែរជាចំណុចសំខាន់ដើម្បីឲ្យក្រុមហ៊ុនក៏ដូចជា business go green បន្ទាប់មកគឺដល់ចំណុចទី1 green procurement លទ្ធកម្មបៃតងគឺជាការអនុវត្តនៅទំនួលខុសត្រូវខាងអេកូឡូស៊ីនៅក្នុងសកម្មភាពអាជីវកម្មដែលត្រូវបានគេប្រើដើម្បីបំពេញសេចក្តីតម្រូវការសម្រាប់សម្ភារៈទំនិញឧបករណ៍ប្រើប្រាស់និងសេវាកម្មវិធីសាស្ត្រហ្នឹងគឺជាសមាសភាពមួយនៃលទ្ធកម្មប្រកបដោយចីរភាពគឺជា sustainable procurement រួមជាមួយនឹងការយកទឹកដាក់ចំពោះទំនួលខុសត្រូវនៅក្នុងសង្គមនិងជាពលរដ្ឋសជីវកម្មល្អ sustainable procurement ហ្នឹងគឺជាការទិញទំនិញឬសេវាកម្មអាជីពសម្រាប់អាជីវកម្មដែលមានផលប៉ះពាល់តិចតួចទៅដល់បរិស្ថានឬគ្មានការបំពុលសោះសម្រាប់បរិស្ថានសម្រាប់អាយុកាលនិងផលិតផលផលប៉ះពាល់អេកូឡូស៊ីរបស់វាហ្នឹងតាមរយៈផលិតកម្មប្រតិបត្តិការការរក្សាទុកឬការបោះចោលត្រូវបានកំណត់នៅក្នុងផលិតកម្មបៃតងយើងគ្នាទៅនឹងជំរើស នៅក្នុងការផលិតផលិតផលដែលអ្នកផ្ដល់សេវាកម្មហ្នឹងបានជ្រើសរើសធ្វើផលិតផលផលិតផលបែប ecological ដែលប្រើប្រាស់ផលិតផលមិនសូវបង្ក ការគ្រោះថ្នាក់ឬបំពុលដល់បរិស្ថានលទ្ធកម្មបៃតងនិងចីរភាពនៃចង្វាក់គុតគងដែលពាក់ព័ន្ធទៅនឹងការទៀមទាឲ្យមានការសម្របសម្រួលនិងសហការជាមួយដៃគូខ្សែសង្វាក់គុតគងខាងក្នុងនិងខាងក្រៅដើម្បីពិនិត្យឡើងវិញនៅវិធីសាស្ត្រដឹកជញ្ជូន ផលិតផលការវិខ្ចប់និងការវាស់វែងបណ្ឌិតមើលឡើងវិញនៅគោលនយោបាយលទ្ធកម្មរបស់យើងដូចយើងលក្ខណៈថាគ្រឿងទិញអីវ៉ាន់ទិញអីចឹងបើយើងបណ្ឌិតឡើងវិញទៅលើគោលនយោបាយលទ្ធកម្មហ្នឹងយើងនឹងស្វែងរកពីប្រភពផលិតផលនិងសេវាកម្មដែលមានរំនិរន្តរភាពនៅក្នុងធម្មជាតិដូចជាយើងនឹងត្រូវសួរអ្នកលក់ច្រើនសំណួរដែលថាការដឹកជញ្ជូនហ្នឹងការដឹកជញ្ជូនមកហ្នឹងវា ដោយមធ្យោបាយអីវាមានលក្ខណៈម៉េចហើយការវេចខ្ចប់ហ្នឹងវាមិនមិនហើយប្រភពហ្នឹងផលិតផលហ្នឹងមានប្រភពដើមមកពីណាអីចឹងហើយអាហ្នឹងមករំបញ្ចូលនៅផលិតផលដែលបានផលិតពីធនធានធម្មជាតិដែលបានបង្កើតថ្មីនិងសម្ភារៈដែលមិនប៉ះពាល់ដល់បរិស្ថានពួកអ្នកដឹកជញ្ជូនខ្លះឬក៏ក្រុមហ៊ុនខ្លះហ្នឹងអាចនឹងផ្ដល់ជូននៅសេវាកម្ម ដែលมันប៉ះពាល់ដល់បរិស្ថានដូចជាការវេចខ្ចប់ឬក៏សបអីដែលគេយកមកហើយហើយយើងប្រើប្រាស់ហើយអីចឹងគេអាចយកទៅធ្វើវាយកទៅខ្ចប់អីផ្សេងទៀតហើយមួយទៀតរបៀបដែលផលិតផលត្រូវបានវិខ្ចប់ឬក៏ការវិខ្ចប់របស់ផលិតផលអាកញ្ចប់វាអីហ្នឹងគឺជាបញ្ហាធំនៅពេលដែលយើងនិយាយអំពីនិរន្តរភាព ព្រោះអាពាក្យអាទាំងអស់ហ្នឹងគឺជាការប៉ះពាល់បរិស្ថានធ្ងន់ធ្ងរពាក់ព័ន្ធមួយផ្លាស្ទិកហើយដើម្បីកាត់បន្ថយការប្រើប្រាស់ខ្ចប់តិចតួចហ្នឹងយើងត្រូវយកផលិតផលដែលមានផលិតផលដូចគ្នាហ្នឹងយើងដាក់នៅក្នុងកញ្ចប់តែមួយដើម្បីកាត់បន្ថយការបោះចោលថង់ផ្លាស្ទិកហើយនៅនៅខាងបរទេសដូចជាមានក្រុមហ៊ុន General Mills, Unilever, Procter and Gamble ហើយនិង Walmart សុទ្ធតែ ចាប់ផ្ដើមធ្វើវិធានការកាត់បន្ថយការវេចខ្ចប់ផលិតផលរបស់ពួកគេហ្នឹងហើយនៅខ្មែរយើងដូចជាឃើញមាន Panasonic មួយដែរអឺហើយមានស្អីផ្សេងទៀតប៉ុន្តែខ្ញុំអត់បាន research អស់ហើយសម្រាប់អា cream procurement ហ្នឹងមានដូចជានៅក្រុមហ៊ុនគេមានធ្វើនៅក្រុមហ៊ុន Salesforce Apple Starbucks Nick Dell Honda ហើយនឹងក្រុមហ៊ុនជប៉ុនមួយទៀត Fujitsu Kaisha ដែលគេធ្វើការប្រមូលនិងកាត់បន្ថយការបំពុលនៅបរិស្ថានហ្នឹងហើយអឺ advantage របស់ green procurement ហ្នឹងគឺយើងអាចកាត់បន្ថយសារធាតុគ្រោះថ្នាក់កាត់បន្ថយកម្មភាពឧស្ម័នកាបូនិកឬក៏ឧស្ម័នផ្ទះកញ្ចក់ការធ្វើឲ្យប្រសើរឡើងនៅការប្រគល់ប្រជែងនៃឧស្សាហកម្មអេកូអភិរក្សធនធានធម្មជាតិហើយនិងផ្សព្វផ្សាយការកើនឡើងនៃផលិតផលបៃតង អឺសួស្តីអ្នកទាំងអស់គ្នាអឺខ្ញុំមកក្រុមទី3អឺខ្ញុំនឹងមកនិយាយអំពីការអឺប្រើប្រាស់ធម៌ពលដោយសន្សំចៃអឺទី1គឺយើងនិយាយអំពីការស្វែងរកវិធីដើម្បីសន្សំចៃធម៌ពលរបស់ពួកយើងអឺដែលគ្រាន់តែយើងបដូរពីអំពូលភ្លើងធម្មតាទៅជាអំពូល CFL ដែល ខ្មែរយើងហៅថាវាជា អំពូលពវៀនជ្រូកឬក៏អំពូល LCD ព្រោះថាអំពូលទាំងពីរហ្នឹងវា មានរយៈពេលប្រើប្រាស់យូរហើយវាសំចៃខ្ពស់អញ្ចឹងវាជួយកាត់បន្ថយដល់ការចោលសម្រាមឬក៏កាត់បន្ថយជួយដល់បរិស្ថានយើងផងដែរហើយបន្តមកទៀតគឺយើង ស្វែងរកធម៌ពលដែលអាចប្រើប្រាស់ឡើងវិញដូចជា ពន្លឺព្រះអាទិត្យដូចជាសូឡានិងវិរិយអគិសនីដែលយើងទាញយកធម្មពលមកវិធម្មជាតិដើម្បីប្រើប្រាស់វានឹងកង្ហារខ្យល់ដើម្បីបង្កើតជាអគិសនីផ្គត់ផ្គង់ដល់ទីក្រុងផ្សេងផ្សេងទៀតអូខេសូមទៅ slide បន្ត អូខេអឺចំណុចចុងក្រោយគឺនិយាយអំពី recycle recycle ចង់មានន័យថាការយកវត្ថុដែលប្រើប្រាស់ហើយឬវត្ថុដែលគេបោះបង់ចោលយកមកច្នៃទៅជាវត្ថុថ្មីមួយទៀតដែលអាចប្រើប្រាស់បានដូចជាអឺថង់ផ្លាស្ទិកសបកដបកំប៉ុងដែលគេបោះចោលហ្នឹងយើងអាចយកវាមកច្នៃទៅជា វត្ថុផ្សេងផ្សេងទៀតបានហើយអឺវត្ថុដែលគេអាចយកមកឆ្នៃធ្វើឡើងវិញនឹងបាន មានដូចជាកញ្ចក់กระดาษกระดาษកតង់អឺដែក plastic កង់ឡាននិងគ្រឿងអេលិចត្រូនិកផ្សេងផ្សេងទៀតហើយអឺយើងអាចមើលរូបនេះបានអឺវត្ថុផលិតចេញពីរោងចក្របន្ទាប់មកឆ្លងកាត់ប្រើប្រាស់រួច អឺ west ហើយបន្ទាប់មកគេយកទៅ ឆ្នៃ វាម្ដងទៀតនេះគឺជាវត្តនៃការធ្វើ recycle ហើយសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមស្ដាប់ លោកគ្រូបាទអរគុណច្រើននឹងឯងអឺការធ្វើប័ណ្ណបង្ហាញក៏គួរសម មិន កាលណាលើកខេសសាមញ្ញយកមកនិយាយពាក់ព័ន្ធគ្នាជាមួយនឹងអឺ green innovation នៅក្នុងបរិបទយើងអូខេតោះក្រុមបន្ទាប់អូ